إن الحمد لله نحمده ونستعينه ونستغفره ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا من يهده الله فلا مضل له ومن يضلل فلا هادي له واشهد ان لا اله الا الله وحده لا شريك له واشهد ان محمدا عبده ورسوله اللهم صل وسلم وبارك على نبينا محمد وعلى آله وأصحابه ومن تبعهم بإحسان إلى يوم الدين أما بعد فيا عباد الله اتقوا الله حق تقاته ولا تموتن إلا وأنتم مسلمون أوصيكم ونفسي بتقوى الله عز وجل فقد فاز المتقون បណ្ដាពុំអ៊ីស្លាមទាំងអស់ជាទីស្រឡាញ់ចូលយើងទាំងអស់គ្នា ប្រឹងប្រែងប្រតិបត្តិនៅអ្វីដែលជាបទបញ្ជារបស់អល់ឡោះស៊ុបហានវតាឡានិងអ្វីដែលមានការ អនុវត្តនៅក្នុងសុនណះរបស់នប៊ីយើងមូហាម៉ាឌុនសល្លឡោះអាលីវ៉ាសាឡាំហើយក៏យើងទាំងអស់គ្នាត្រូវតែជិះឲ្យឆ្ងាយ និងបោះបង់ឲ្យខាងតែបាននៅអ្វីដែលអល់ឡោះជាម្ចាស់បានដាក់បំរាម និងអ្វីដែលនប៊ីយើងមូហាម៉ាត់សុសឡាមលោកបាន ហាមឃាត់និងមិនអនុវត្តបងប្អូនមូស្លីមទាំងអស់ជាទីមេត្រី យើងដឹងហើយថារាល់អំពើមាក់សៀតទាំងអស់រាល់អំពើទាំងឡាយណាដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់និងរសូលរបស់ទ្រង់មិនព្រមមិនអនុវត្តទេនោះ កាលណាយើងអនុវត្តគឺយើងត្រូវប្រឈមនឹងថ្ងៃក្រោយ នៅតនកម្មរបស់អល់ឡោះស៊ុបហានវតាឡាមិនមែនមានន័យថារលអំពើម៉ាក់សៀតទាំងអស់ដែលមាននៅទុនយ៉ានេះ បែរទៅ ជា អ្នកអនុវត្តរួចខ្លួននោះទេលុះត្រាតែគេបានដឹងខ្លួនតើបាត់សុំទោសពីអល់ឡោះស៊ុបហានវតាឡាមុនសេចក្តីស្លាប់បានមកដល់ខាងក្រោមនេះខ្ញុំសូមលើកយកអំពីអំពើម៉ាក់សៀតមួយចំនួន ដែលបាននឹងកំពុងតែផុសផុល នៅក្នុងសហគមន៍អ៊ីស្លាមរបស់យើងហើយដែលវាជាការហាមឃាត់របស់សាសនាអ៊ីស្លាមចឹងអ្វីដែលអ៊ីស្លាមហាមឃាត់ទោះបីជាមនុស្សយល់ឃើញយ៉ាងម៉េចក៏ដោយក៏ទង្វើនោះឬក៏របស់ នោះមិនចាត់ទុកជារបស់ដែលស្របច្បាប់ឡើយហើយអ្នកដែលធ្វើត្រូវតែប្រឈមនឹងការដាក់ទណ្ឌកម្មរបស់អល់ឡោះហ៊ូស៊ុបហានរ៉ាជាម្ចាស់តែនៅលើលោកីនេះនឹងនៅថ្ងៃគីយ៉ាម៉ាត់ ទី1អំពើម៉ាសៀតដែលផុសផុលនៅក្នុងពេលអាខិរសម័ននេះដែលជាពិសេសវាកំពុងតែវាយលុកនៅក្នុងសហគមន៍អ៊ីស្លាមនោះគឺការប្រើប្រាស់គ្រឿងស្រវឹងរបស់ពុំអ៊ីស្លាមរបស់យើងឬក៏គ្រឿងញៀនដែលវាសុទ្ធតែជាអ្វីមួយឬក៏សារធាតុមួយដែលបំផ្លាញខួរក្បាលរបស់យើងបំផ្លាញខួរក្បាលរបស់កូនចៅរបស់យើងហើយធ្វើឲ្យយើងបាត់បង់ ឬក៏បុគ្គលដែលប្រើប្រាស់គឺបាត់បង់សតិបញ្ញាដែលល្អដែលអល់ឡោះហ៊ូស៊ុបមហាតាឡាបាន ដាក់មកឲ្យហើយរហូតដល់បុគ្គលនោះឈានទៅប្រព្រឹត្តអំពើអាក្រក់ផ្សេងផ្សេងដែលនឹកស្មានបណ្ដល់ដែលសង្គមកំពុងតែស្អប់ធ្វើតេតោនឹងគ្រឿងស្រវឹងត្រូវបានអល់ឡោះជាម្ចាស់ហាមហើយទណ្ឌកម្មធ្ងន់ធ្ងរសម្រាប់ពួកគេផងដែរខាងក្រៅនេះគឺអ្វីដែលអល់ឡោះបានរំលឹកប្រាប់អំពីទណ្ឌកម្ម និងអ្វីដែលនប៊ីយើងមហាម៉ាត់សុសឡាមបានរំលឹកប្រាប់អំពីតន្តកម្មផងដែរសម្រាប់ពួកគេនៅថ្ងៃគីយ៉ាម៉ាត់សូរ៉ាឬក៏គ្រឿងស្រវឹងគ្រឿងញៀនស្ថិតនៅក្នុងប្រការដែលបាបកម្មធំ ក្នុងចំណោមប្រការបាបកម្មធំធំផ្សេងផ្សេងទៀតគឺមានគ្រឿងស្រវឹងនេះឯងផងដែរអល់ឡោះស៊ុបហានវតាឡាបានរំលឹកប្រាប់យើងទាំងអស់គ្នាថាអោឧស៊ុប៊ីឡាហ៊ីមីនអស្សៃតានីររ៉ាជីម بسم الله الرحمن الرحيم يا أيها الذين آمنوا إنما الخمر والميسر والأنصاب والأزلام رجس من عمل الشيطان فاجتنبوه لعلكم تفلحون អោបណ្ដាអ្នកដែលមានជំនឿអល់ឡោះបាននិយាយមកកាន់អ្នកដែលមានជំនឿគឺជាអ្នកដែលអល់ឡោះស្រឡាញ់ប៉ុន្តែអាចផ្លាត់ផ្លាំងទៅលើប្រការខុសមួយចំនួនដូចជាគ្រឿងស្រវឹង ពិតប្រកបណាស់សូរាហើយនឹងលបែងស៊ីសងវលអានសបហើយនឹងការ ជំនឿទៅលើអ្វីមួយផ្សេងក្រៅពីអល់ឡោះជាម្ចាស់វលអ៊ីស្លាមហើយនឹងការជំនឿទៅលើការចាក់គម្ពីរឬក៏ការទូទាយផ្សេងផ្សេងនេះគឺស្ថិតនៅក្នុងរិយសុមមានអាមលីសៃតនវាជាទង្វើមួយដ៏គំរក់បំផុតហើយស្ថិតនៅក្នុងទង្វើរបស់សៃតន ចូលពួកអ្នកទាំងអស់គ្នាជៀសវាងអំពីប្រការទាំងអស់នោះ សង្ឃឹមថាពួកអ្នកអាចនឹងទទួលបានជ័យជំនះនៅទុនយ៉ានៅថ្ងៃអាខិរ៉ាត់នៅក្នុងអាយ៉ាត់នេះគឺអល់ឡោះបានហាយប្រាប់យើងទាំងអស់គ្នានៅច្រើនចំណុចអំពីការបម្រាមនៅក្នុងសាសនាអ៊ីស្លាម ដែលក្នុងនោះគឺមានសូរ៉ានេះជាដើមចឹងសូរ៉ាទោះបីជាវតិក្តីច្រើនក្តីឲ្យតែជាគ្រឿងស្រវឹងគឺស្ថិតនៅក្នុងការហាមរបស់អល់ឡោះជាម្ចាស់ទាំងអស់ទោះបីជាបុគ្គលនោះគាត់ហូបទៅក៏អត់ស្រវឹង តែធាតុរបស់វាគឺធាតុស្រវឹងក៏ស្ថិតនៅក្នុងចង្កោមឌូសាដែលអល់ឡោះបានហាមផងដែរចឹងអល់ឡោះបានចាត់ទុកថាទង្វើឬក៏ការប្រើប្រាស់គ្រឿងស្រវឹងនេះគឺជាទង្វើរបស់សៃកនចឹងយើងដឹងទាំងអស់គ្នាហើយថាសៃកនគឺជាសត្រូវរបស់អល់ឡោះសៃកនគឺជាសត្រូវរបស់សាសនាអ៊ីស្លាមដូច្នេះប្រសិនបើយើងធ្វើទង្វើដែលដែលជាសត្រូវរបស់អល់ឡោះយើងពិតខ្លាយទៅជាអ្នកដែលប្រឆាំងនឹងអល់ឡោះហ៊ូសុបហានវតាឡាមិនខានឡើយ។ បងប្អូនមូស្លីមទាំងអស់ជាទីមេត្រីតកតងនឹងបកុលណាហើយដែលក្រេបសូរ៉ាគឺអល់ឡោះជាម្ចាស់នឹងមិនទទួលយកសម្ភារយ៉ាងរបស់គាត់រយៈពេល40ថ្ងៃក្រេបសូរ៉ាម្ដងគឺអល់ឡោះមិនទទួលយកសម្ភារយ៉ាងរបស់គាត់ចំនួន40ថ្ងៃអញ្ចឹងវាច្រើនណាស់អញ្ចឹងមានន័យថាក្នុងរង្វង់40ថ្ងៃដែលអល់ឡោះមិនទទួលយកអ៊ីបាដិតសម្ភារយ៉ាងនេះតើបុគ្គលនោះគឺស្ថិតនៅក្នុងចង្កោមបុគ្គលប្រភេទណាគឺស្ថិតនៅក្នុងចង្កោមអ្នកដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់នឹងឯង រ៉ាស៊ូលឡោះសាឡាមបានមានប្រសាសន៍នៅក្នុងគីតាបអានសាអ៊ីវ៉ៃប៊ូនូម៉ាយ៉ាថាឡាយ៉ាស្រាប់ុលខំរ៉ាឡាយ៉ាស្រាប់ុលខំរ៉ារ៉ាជូលុនមីនអ៊ុមម៉ាទីហ្វាហ្វាយ៉ាកបលុលឡោះមីនហ៊ូសាឡាត40យ៉ោម៉ានមានន័យថាបុគ្គលណាហើយដែលហឹកសូរ៉ាក្នុងចំណោមមុមាត់របស់គាត់ចូលអល់ឡោះជាម្ចាស់នឹងមិនទទួលយកសម្បេះយ៉ាងពីគាត់ចំនួន40ថ្ងៃ ដូច្នេះវាជាការខាត់បងមួយដ៏ធំធេងប្រសិនបើសូរាចូលទៅក្នុងពោះរបស់បុគ្គលនោះតនកម្មទី3បុគ្គលណាហើយដែលផឹកសូរាថ្ងៃគីយ៉ាម៉ាត់អល់ឡោះនឹងឲ្យបុគ្គលនោះផឹកជំនួសមកវិញនៅឈាមផ្ទុះនៃអ្នកដែលចូលនរករបស់អល់ឡោះជាម្ចាស់រ៉ាស៊ូលឡោះសឡាមបានមានប្រសាសន៍ថាគុលមុស្ការិនខំហារ៉ាមុនអ៊ីនអាឡាឡោះអាហ្សាវយ៉ាលអាហ្ដាន់ لمن يشرب المسكر أن يسقيه من طينة الخبال قالوا يا رسول الله وما طينة الخبال قال عرق أهل النار أو أصارة أهل النار رواه مسلم នប៊ីបានមានប្រសាសន៍ថារាល់គ្រឿងស្រវឹងទាំងអស់គឺហារ៉ាមហើយពិតប្រកបណាស់អល់ឡោះហ៊ូស៊ុបហានវ៉ាតាឡាទ្រង់បានដាក់សន្យាថាចំពោះបុគ្គលណាហើយដែលផឹកគ្រឿងស្រវឹង គឺទ្រង់នឹងឲ្យគេផឹកជំនួសមកវិញ នៅទីណាតុលខបាត់ទីណាតុលខបាត់សាហាបាត់មានការឆ្ងល់ថាតើស្អីទៅយ៉ារ៉ាស៊ូលឡោះមិនដែលឮសោះទីណាតុលខបាត់នេះនប៊ីបានប្រាប់ថានោះគឺជាញើសឈាមនៃអ្នកដែលចូលនរកាឬក៏អ្នកដែលមានបាបកម្មចូលនរកាពេលដែលត្រូវតនកម្មដល់ធ្ងន់ធ្ងរហូរឈាមហូរញើសហូរខ្ទុះមកនោះនោះហើយជាចំណីអាហារ របស់អ្នកដែលខឹកស្រានៅលើទុនយ៉ានេះតនកម្មទី4របស់អ្នកដែលផឹកសូរ៉ានៅទុនយ៉ានេះគឺអល់ឡោះដាក់ហារ៉ាំមិនឲ្យបកគលនឹងចូលសុរកទេខាតសុររបស់អល់ឡោះទេដល់រាបណាពួកគេមិនព្រមតើបាត់សារភាពកំហុសសូមពីអល់ឡោះនៅទុនយ៉ានេះដើម្បីលាងបាបកម្មនេះឲ្យហើយមុនសេចក្តីស្លាប់មកដល់ទីនោះរ៉ាស៊ូលឡោះសាឡឡសាឡាមបានមានប្រសាសន៍ថា ثلاثة لا يدخلون الجنة العاق لوالديه والمدمن على الخمر والمنان بما أعطى មានន័យថាសមាសភាពទាំង3នេះគឺអល់ឡោះនឹងមិនឲ្យបុគ្គលណាមួយក្នុងចំណោមអ្នកទាំង3នេះចូលឋានសួគ៌របស់អល់ឡោះឡើយទី1អលអាកូលីវ៉ាលីដៃហ៊ីគឺអ្នកដែលធ្វើអកតញ្ញូចំពោះឪពុកម្ដាយរបស់ខ្លួន ទី2វលមុដមីនូអាលលខមរីគឺអ្នកដែលញៀនសូរ៉ាទី3វលម៉ាណានូប៊ីម៉ាអាកោគឺអ្នកដែលរំលឹកគុណរំលើកគុណនៅពេលដែលគេផ្ដល់អ្វីមួយឲ្យអញ្ចឹង3ចំណុចនេះគឺជាអ្នកដែលត្រូវបានអល់ឡោះហាមមិនឲ្យចូលសុរកាទេតន្តកម្មទី5របស់អ្នកដែលផឹកសូរ៉ាគឺគេនឹងត្រូវបានច្បាប់ហាមឬក៏អល់ឡោះហាមផាត់ មិនឲ្យគេទទួលទានសូរ៉ាដែលល្អនៅថ្ងៃគីយ៉ាម៉ាទេ មានន័យថាសូរ៉ានេះត្រូវបានច្បាប់ដាក់ហារ៉ាម សម្រាប់អ្នកមូស្លីមនៅលើលោកីយ៍នេះប៉ុន្តែវានឹងត្រូវបានអល់ឡោះផ្ដល់ឲ្យវិញនៅសូរ៉ាដែលមាន រសជាតិខុសពីនៅទុនយ៉ានេះសម្រាប់អ្នកដែលចូលសុរគររបស់អល់ឡោះអញ្ចឹងអ្នកណាឲ្យដែលផឹកសូរ៉ានៅទុនយ៉ានេះគាត់នឹងមិនអាចផឹកសូរ៉ានៅថ្ងៃគីយ៉ាម៉ាត់ដែលជានិមិត្តរបស់អល់ឡោះជាម្ចាស់នោះឡើយរ៉ាស៊ូលឡោះសាឡឡាមបានមានប្រសាសន៍ថា มันชาริบัลคัมรอฟิดดุนยาซุมมาลัมยะตุบมินฮาฮุริมาฮาฟิลอาคิรอមុតតាហ្វាគុនអាឡៃមានន័យថាបុគ្គលណាហើយដែលក្រេបសូរានៅលើទុនយ៉ានេះហើយគេមិនព្រមសារភាពកំហុសទេរហូតដល់សេចក្តីស្លាប់មកដល់នោះគឺអល់ឡោះដាក់ហារ៉ាំគេមិនឲ្យផឹកសូរានៅថ្ងៃអាខិរ៉ាត់ឡើយបងប្អូនមូស្លីមទាំងអស់ជាទីមេត្រីតេតទៅនៅបាបកម្មទី2ឬក៏ទង្វើកំហុសឆ្គងទី2 គឺការដែលកើតមានភពផលនៅក្នុងសង្គមអ៊ីស្លាមផងដែរនោះនោះគឺការប្រើប្រាក់ការឬក៏ស៊ីចុងការឬក៏អ្នកដែល ពាក់ព័ន្ធនឹងរឿងប្រាក់ការនេះគឺបាបកម្មធ្ងន់ធ្ងរណាស់អល់ឡោះស៊ុបហានវតាឡាបានរំលឹកថា អ្នកដែលស៊ីចុងការហើយមិនព្រមឈប់ទេគេត្រូវតែប្រកាសសង្គ្រាមជាមួយនឹងអល់ឡោះស៊ុបហានវតាឡាអល់ឡោះបានមានបន្ទូលនៅសូរ៉ាអល់បាការ៉ាថាអោឌូប៊ីឡាហ៊ីមីនអស្សៃតានីរ៉ាជីម يا أيها الذين آمنوا اتقوا الله وذروا ما بقي من الربا إن كنتم مؤمنين فإن لم تفعلوا فأذنوا بحرب من الله ورسوله មានន័យថាអោបណ្ដាអ្នកដែលមានជំនឿចូលពួកអ្នកកោតខ្លាចអល់ឡោះស៊ុបហានហ៊ូវតាឡាហើយចូលអ្នកបោះបង់នៅអ្វីដែលនៅសេសសល់អំពីប្រកាសពិតប្រកបណាស់ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ ចឹងប្រសិនបើអ្នក មានជំនឿអ្នកត្រូវតែបោះបង់អ្វីដែលសេះសល់ពីប្រការប្រសិនបើអ្នកមានបានដឹងហើយអំពីហុគមរបស់វាអំពីគ្រោះថ្នាក់របស់វា فإن لم تفعلوا ហើយប្រសិនបើអ្នកមិនព្រមធ្វើតាមបទបញ្ជារបស់អល់ឡោះទេ فأذنوا بحرب من الله ورسوله ចូលអ្នកប្រកាសសង្គ្រាមជាមួយនឹងអល់ឡោះនិងរ៉សូលចោះអញ្ចឹងមានន័យថាតើអ្នកណាដែលអាចធ្វើសង្គ្រាមជាមួយនឹងអល់ឡោះនិងរ៉សូលបានគឺពិតជាមិនអាចបានទេ ដូច្នេះត្រូវតែបោះបង់បើសិន ជាមិនបោះបង់ទេទោសានេះគឺធ្ងន់ណាស់អល់ឡោះស៊ុបហានវតាឡាឬក៏នប៊ីយើងមូហាម៉ាឌុនសលឡាសាឡាមក៏បាន រំលឹកអំពីតនកម្មសម្រាប់អ្នកដែលស៊ីចុងការ នៅពេលដែលអល់ឡោះជាម្ចាស់បានឲ្យគាត់ឃើញនៅពេលដែលគាត់ឡើងអ៊ីស្រ៉ាមីរ៉ាជគឺនប៊ីបានឃើញបរោះម្នាក់ដែលកំពុងតែហែលនៅក្នុងទន្លេឈៀមទន្លេដែលមានពណ៌ក្រហមជាឈៀម ហើយបរោះម្នាក់ទៀតបែរទៅជាឈរនៅខាងមាត់ជ្រាំងហើយមានដុំថ្មជាច្រើនដុំនៅក្បែរខ្លួនគាត់នៅពេលដែលបរោះដែលហែលនៅលើក្នុងសមុទ្រនោះពេលដែលគាត់ហត់ពេកហេវពេកគាត់ក៏រំកិលខ្លួនចូលមកជ្រាំងនៃទន្លេនោះពេលនោះបរោះដែលនៅឈរខាងជ្រាំងនេះ ក៏រើសដុំថ្មញុកមាត់បរោះដែលកំពុងតែហែកទឹកហើយមហាមាត់ចង់បានចំណៃនេះគឺគាត់ញុកមាត់ពេញទៅហើយរុញឲ្យទៅហែលវិញរហូតដល់ថ្ងៃគីយ៉ាម៉ាត់ពេលនោះនប៊ីយើងមូហាម៉ាត់សុសឡាមបានសួរថាតើបាបកម្មនៃបរោះនេះ មានទោសអី បានជាមានបាបកម្មដូចនេះយីប្រអែលហើយនឹងម្លាយកាត់ដែលយកគាត់ឡើងទៅលើនោះដើម្បីទទួលយកសម្ភារយ៉ាងថ្ងៃអ៊ីស្រាអែលនោះគាត់បាននិយាយប្រាប់ថានោះគឺជាអ្នកដែលស៊ីចុងការនៅលើទុនយ៉ានេះ បាបកម្មមួយទៀតនៅថ្ងៃគិយាម៉ាតអល់ឡោះជាម្ចាស់នឹងបង្កើតពង្រោះអ្នកដែលស៊ីចុងការឡើងមកវិញនេះប្រៀបបានដូចជាមនុស្សដែលឈួតគ្មានសតិអារម្មណ៍នៅក្នុងខ្លួនទេ មានន័យថាវាជារូបភាពនៃបាបកម្មដែលអល់ឡោះជាម្ចាស់នឹងដាក់ទៅលើអ្នកដែលស៊ីចុងការហើយរូបភាពមួយទៀតឬក៏ចំណុចមួយទៀតដែលយើងគួរពិចារណាផងដែរនោះនោះគឺអ្នកដែលស៊ីចុងការមានបាបកម្មហុំធេងជាការប្រព្រឹត្តស៊ីណាទៅទៀត យោងតាមហាឌីសរបស់រ៉ាស៊ូលឡោះហ៊ីសាឡាសាឡាមមួយនប៊ីបានមានប្រសាសន៍ថាអរិបាសាឡាសាតុនវ៉ាសាប៊ូណាបាបានការស៊ីចុងការវាមាន73ជំពូកកម្រិតរបស់វាអៃសារហា مثل أن ينكح الرجل أمه رواه الحاكم ហើយកម្រិតដែលទាបបំផុតនៃអ្នកដែលស៊ីចុងការមានន័យថាបាបកម្មដែលទាបបំផុតនៃអ្នកដែលស៊ីចុងការ គឺស្មើនឹងបុគ្គលម្នាក់ដែលរៀបការឬក៏ជីម៉ាក់ជាមួយនឹងម្ដាយរបស់គាត់បង្កើតមានន័យថាសេនាជាមួយម្ដាយបង្កើតកម្រិតទាបបំផុតនៃអ្នកស៊ីចំការគឺស្មើទោះពេកប៉ុណ្្នឹងឯងយើងដាក់ជាសំណួរសួរមើលថាតើអ្នកដែលស៊ីអ្នកដែលស៊ីណាជាមួយម្ដាយថាតើសង្គមនិងភាពស្អប់ធ្វើមរោអស់មនុស្សប្រមាណអ្នកទៅកាន់បុគ្គលនោះដែលវាមិនគួរកើតមាន ប៉ុន្តែការប្រៀបធៀបរបស់នប៊ីយើងមហាម៉ាត់សាឡាមនេះគឺចង់បង្ហាញថាទណ្ឌកម្មនៃអ្នកដែលស៊ីចុងការគឺធ្ងន់ធ្ងរណាស់បងប្អូនមូស្លីមទាំងអស់ជាទីស្រឡាញ់នៅក្នុងរូបភាពមួយទៀតដែលជាទង្បាបកម្មដែលផុសផុលនៅក្នុងសង្គមអ៊ីស្លាមផងដែរដែលវាមិនធ្លាប់មាននឹងមានដែលតិចតួចបំផុតនៅសម័យរ៉ាស៊ូលឡោះសល្លឡោះសាឡាំសម័យសម័យដែលល្អគេស្ទើរតែមិននឹកឃើញនោះគឺការប្រព្រឹត្តស៊ីណា មានន័យថាជាការទំនាក់ទំនងរវាងមនុស្សប្រុសនិងមនុស្សស្រី ទៅតាមផ្លូវខុសពីច្បាប់សាសនាអ៊ីស្លាមបង្កប់ប្រើឈានរហូតដល់ការរួមសង្វាស់ដែលវាមិនមែនជាអ្វីដែលអល់ឡោះដាក់ហាឡលទេលើកលែងតែវាជាប្រពន្ធរបស់ខ្លួនប៉ុន្តែផ្ទុយទៅវិញក្នុងសង្គមអ៊ីស្លាមមានលេចលឺមានអ្នកប្រព្រឹត្តនៅទង្វើនេះយើងមើលបាបកម្មរបស់អ្នកដែលប្រព្រឹត្តស៊ីណាអល់ឡោះស៊ុបហានតាឡាបានរំលឹក ទណ្ឌកម្មនៅលើលោកីនិងទណ្ឌកម្មនៅថ្ងៃបរលោកនៅលើលោកីនេះនៅក្នុងបន្ទូលរបស់អល់ឡោះថា Bismillahir Rahmanir Rahim Az-zaniyatu waz-zani fajlidu kull wahidin minhuma mi'ata jaldah មានន័យថាអ្នកដែលប្រព្រឹត្តស៊ីណាជាស្ត្រីភេទនិងអ្នកដែលប្រព្រឹត្តស៊ីណាជាបុរសគឺត្រូវទទួលទណ្ឌកម្មនៅទុនយ៉ានេះដោយវាយម្នាក់ម្នាក់ក្នុងចំនួន100រង្វាន់ នេះក៏អាស្រ័យទៅលើសមាសភាពអ្នកដែលប្រព្រឹត្តនោះថាតើគាត់អ្នកដែលមិនធ្លាប់មានគ្រួសារឬក៏ជាអ្នកដែលមានប្តីប្រពន្ធហើយប្រសិនបើជាអ្នកដែលធ្លាប់មានគ្រួសារហើយទោះបីបរោះក្តីស្ត្រីក្តីប្រឈមទៅនឹងទណ្ឌកម្មនៅលើទុនយ៉ានេះប្រសិនបើមានផោះតាំងពិតប្រាកដគឺរយំរហូតដល់ស្លាប់ដោយឡែកសម្រាប់ទណ្ឌកម្មដែលនឹងទទួល សម្រាប់អ្នកដែលប្រព្រឹត្តស៊ីណាហើយមិនសមទោសពីអល់ឡោះមិនសារភាពកំហុសទៅនោះតាំងពីពេលដែលចូលគូបោទៅ នប៊ីយើងមូហាម៉ាឌុនសុសឡាមបានរំលឹកប្រាប់នៅតនកម្មនេះថា នៅពេលដែលយីប្រអែលបាននាំគាត់ទៅយកសម្ភារយ៉ាងនៅថ្ងៃអ៊ីស្រាមីរ៉ៃនេះមានកន្លែងមួយនប៊ីក៏ថាខ្ញុំបានឃើញសំឡេងអ៊ូអនៅក្នុងឡយ៉ាងធំមួយហើយសំឡេងនេះសំឡេង ទាំងមនុស្សប្រុសនិងមនុស្សស្រីហើយក៏រលែងមើលទៅឃើញថាអ្នកទាំងអស់នៅក្នុងឡនេះគឺសិតតែជាអ្នកអាក្រាតកាយទាំងអស់ហើយនៅពេលដែលឡដែលកម្ដៅខាងក្រោមដុតឆេះកាន់តែខ្លាំងមនុស្សនេះក៏ជ្រោលឡើងមកខាងលើ ពេលដែលកជ្រោះឡើងមកខាងលើប៉ុន្តែមិនអាចចេញផុតពីឡនេះបានទេ នៅដុតកម្ដៅនេះជារៀងរហូតហើយដល់ពេលដែលភ្លើងអន់កម្ដៅពួកគេក៏ធ្លាក់ចុះទៅក្រោមវិញហើយនប៊ីយើងបានសួរថាយីប្រអែលថាតើបរោះនិងស្ត្រីទាំងអស់នេះមានទោសអ្វី បានជាត្រូវទទួលបាបកម្មដូច្នេះម្លាយកាត់យីប្រអែលបានឆ្លើយថានោះគឺជា fa innahum zunatun wa zawani មានន័យថាពួកគេគឺជាអ្នកដែលប្រព្រឹត្តសេនា ទាំងបរោះនិងស្ត្រីនៅលើទុនយ៉ានេះហើយតនកម្មនេះនឹងត្រូវរហូតដល់ថ្ងៃដែលអល់ឡោះជាម្ចាស់កាត់សេចក្តីបងប្អូនមូស្លីមទាំងអស់ជាទីមេត្រីទង្វើមួយទៀតដែលបានផុសផុលនៅ ក្នុងសហគមន៍របស់អ៊ីស្លាមផងដែរនោះគឺការលេងលបែងស៊ីសងការលេងលបែងស៊ីសងវាមិនស្ថិតនៅក្នុងអ្វីដែលអ៊ីស្លាមបង្កប់ប្រាទេព្រោះការលេងលបែងស៊ីសងគឺជាការស៊ីលុយគ្នាដោយបំពេញ មិនមែនជារឿងមួយដែលល្អនោះទេសាសនាអ៊ីស្លាមបានហាមនៅចំណុចនេះអល់ឡោះជាម្ចាស់បានរំលឹកដោយបែបនៅក្នុងអាយ៉ាត់កូរ៉ាន يسألونك عن الخمر والميسر قل فيهما إثم كبير ومنافعهما ومنافع الناس وإثمهما أكبر من نفعهما មានន័យថាអោមូហាម៉ាត់ពពួកមុលស្រីគីនអារ៉ាប់វានឹងសួរឯងអំពីរឿងកេបសូរាហើយនឹងលបាយស៊ីសង អោមូហាម៉ាត់ចូលអ្នកឯងនិយាយប្រាប់ពួកគេចុះថាទាំងពីរនេះទាំងសូរ៉ានិងលបាយស៊ីសងនេះឌូសាវាធំហើយវាមានផលប្រយោជន៍តិចតួចណាស់សម្រាប់មនុស្សប៉ុន្តែ បើគិតពី ផលប្រយោជន៍នៃឌូសា គឺឌូសាធំជាងផលប្រយោជន៍ចំណុចនេះសូមពុះមួយឥស្លាមស្វែងយល់ឲ្យបានច្បាស់ពាក្យថាលបាយស៊ីសងគឺរាល់ការភ្នល់ទាំងឡាយណាឲ្យតែមានមួយឈ្នះមួយចាញ់ហើយទទួលបាន ផលប្រយោជន៍ ទោះបីជួយមកកាក់ម៉ាសែនក៏ដោយនោះហើយគឺជាលបែងស៊ីសងចឹងរាល់ការលបែងស៊ីសងនេះវាមានប្រយោជន៍តិចតួចណាស់ប៉ុន្តែទូសាគឺធន់ហើយអល់ឡោះបានហាមនេះបានហាមយើងទាំងអស់គ្នាហើយនប៊ីអល់ឡោះជាម្ចាស់ក៏បានរំលឹកនៅក្នុងអាយ័តផ្សេងទៀតជុំវិញបញ្ហាគ្រោះថ្នាក់នៃលបែងស៊ីសងនេះថាអ៊ីនណាម៉ាយូរីឌុសៃតានអាយយូកីអាបៃណហ៊ូម៉ាអាយយូកីអាបៃណគុមុលអាដាវតវលបហ្ដា في الخمر والميسير ويصدكم عن ذكر الله وعن الصلاة فهل أنتم منتهون មានន័យថាជាការពិតណាស់សៃតនគឺជាអ្នកដែលចង់ឲ្យពួកអ្នកទាំងអស់គ្នាកើតឡើងនឹងសត្រូវនឹងគ្នាហើយខឹងសមានឹងគ្នាក្នុងរឿងសូរានិងលបាយស៊ីសងនេះហើយពួកគេបានខត់មានន័យថាតាមរយៈការលេងលបាយស៊ីសងឬក៏សូរានេះហើយធ្វើឲ្យវារារាំងអ្នកអំពីការរំលឹកចំពោះអល់ឡោះការសិគិតចំពោះអល់ឡោះ ការធ្វើអ៊ីបាដាតផ្សេងផ្សេងជាមួយអល់ឡោះហើយក្នុងនោះក៏ដូចជាសម្បេះយ៉ាងជាដើមហ្វហលអន្តុមមុនតហូនតើពេលណាឬក៏ពេលវេលាណាដែលពួកអ្នកត្រូវបញ្ចប់អញ្ចឹងមានន័យថាសត្រូវគឺជាអ្នកចាប់យកអ្នកលេងល្បែងសត្រូវរបស់អល់ឡោះគឺសៃកនគឺជាអ្នកដែលចង់ឲ្យពួកយើងទាំងអស់គ្នាដែលជាចូលចិត្តលេងល្បែងនោះ គឺបង្កសត្រូវនឹងគ្នា បង្កនៅការខឹងសម្បានឹងគ្នាអញ្ចឹងវាអត់មានអីមួយចំណេញទេហើយយើងឃើញជាក់ស្ដែងពេលឈ្នះ សបាយពេលចាញ់គឺជារឿងមួយ ដែលទុកព្រួយបំផុតមិនត្រឹមតែប៉ុណ្ណោះវានាំផលលំបាកនេះគឺប៉ះពាល់មកដល់គ្រួសារប៉ះពាល់មកដល់ការរស់នៅរបស់កូនចៅហើយវាប៉ះពាល់មកដល់សង្គមរបស់យើងផងដែរដូច្នេះទាមទារឲ្យមានការឈប់បន្ទាន់បើមិនដូច្នោះទេទណ្ឌកម្មនេះគឺនឹងទទួលនៅថ្ងៃគីយ៉ាម៉ាត់ព្រោះអល់ឡោះចាត់ទុកថាលបាយសីសងគឺជាហារ៉ាំគឺត្រូវបានច្បាប់បំរាចំណុចចុងក្រោយដែលខ្ញុំសូមចូលរួមសម្រាប់ការណែសិហាត់នៅពេលនេះ នោះគឺទណ្ឌកម្មសម្រាប់អ្នកដែលដរាស់កាលចំពោះឪពុកម្ដាយរបស់ខ្លួនមានន័យថាយើងមានឪពុកមានម្ដាយក្នុងនាមយើងជាកូនត្រូវតែធ្វើល្អចំពោះលោកមានគុណទាំងពីរព្រោះនេះគឺជាអ្វីដែលអល់ឡោះបានបង្កើតមកម្ដាយរបស់យើងឪពុករបស់យើងក៏ធ្លាប់បម្រើតុរបស់យើងដែរតុរបស់យើងជាមីរបស់យើងក៏ធ្លាប់ដើរបម្រើឬក៏យកចិត្តទុកដាក់ទៅលើចិត្តតារបស់យើងតតគ្នាជាហើយចឹងយើងក្នុងនាមជាកូន ពេលដែលយើងបានមកដល់ប៉ុនេះវាជាគុណបំណាច់មួយដែលអល់ឡោះជាម្ចាស់បានផ្ដល់ឲ្យតាមរយៈឪពុកម្ដាយចិញ្ចឹមយើងតាំងពីតូចតាំងពីពេលពោះពោះមកចឹងគុណបំណាច់នេះប្រសិនបើយើងភ្លេចគុណគឺអល់ឡោះដាក់ទណ្ឌកម្មធ្ងន់ធ្ងរណាស់យើងមើលអ្វីដែលនប៊ីយើងមូហាម៉ាឌុនសសាឡាមបានរំលឹកថាអ៊ីស្នាតានីយូអាជីលូហ៊ុមអល់ឡោះហ្វីដឌុនយ៉ាអលបាហ្យូវ៉ាអូកូគុលវ៉ាលីដៃនមានន័យថាសមាសភាពពីរនេះ គឺអល់ឡោះជាម្ចាស់មិនពន្យាពេលនៅក្នុងការដាក់ទណ្ឌកម្មទេគឺអល់ឡោះពន្លឿននៅក្នុងការដាក់ទណ្ឌកម្មនៅលើទុនយ៉ានេះទី1អលបាហ្យូគឺអ្នកដែលបំពេញអ្នកដតីកាលវ៉ាឡំ ទី2អលកូគុលវ៉ាលីដៃគឺអ្នកដែលធ្វើរូបភាពអកតញ្ញូ ចំពោះឪពុកម្ដាយទាំងពីររបស់គាត់រ៉ាស៊ូលឡោះហ៊ីសូសាឡាមក៏បានបញ្ជាក់នៅក្នុងហាទេមួយទៀតដូចលើកឡើងខាងដើមមិញមិញគឺអ្នកដែលមិនបានចូលសូរកាក្នុងនោះគឺអាគុលវ៉ាលីដៃគឺអ្នកដែលដរះកើជាមួយឪពុកម្ដាយរបស់ខ្លួនឯងនៅក្នុងចំណុចចុងក្រោយដែលនប៊ីយើងមូហាម៉ាត់សាឡាមថ្ងៃមួយលោកបានបញ្ជាក់បានសូត្រអាមីនអាមីនអាមីនចំនួន3ដងនៅពេលដែលលោកឡើងសូត្រខុតបា ពេលនោះបណ្ដាសាបាត់ពេលចាប់បានសួរថាយ៉ារ៉ាស៊ូលឡោះហេតុអីបានជារ៉ាស៊ូលឡោះសូត្រអាមីនអាមីនអាមីនរហូតដល់3ដងវាខុសពីទម្លាប់ធម្មតានប៊ីយើងបានរាយរ៉ាប់ប្រាប់ថាអំបញ្ញមិញជីប្រអេមកជួបគាត់ហើយបាននិយាយថាចំណុចមួយម៉ាវ៉ាម៉ាន់អាដ្រកាអបវៃហ៊ីអវហៅទូម៉ាហ្វាឡាំយ៉ាបុរូហ៊ូម៉ាហ្វាម៉ាតាហ្វាដខលាណាចឹងម្លាយកាត់ជីប្រអេបានប្រាប់នប៊ីថាអ៊ុម៉ាត់របស់នរឯងអៅមូហាម៉ាត់មានអ្នកខ្លះជីវិតរបស់គាត់តនឪពុកម្ដាយទាំងពីររបស់គាត់នៅរស់ ឬក៏តន់ម្នាក់ក្នុងចំណោមអ្នកទាំងពីរប៉ុន្តែគេមិនបានធ្វើល្អចំពោះឪពុកម្ដាយរបស់គេទេដើម្បីជាមូលហេតុចូលសុរគរដូច្នេះបុគ្គលនោះបដែតបដោយរហូតបុព្វម្ដាយបានស្លាប់ចោលទៅអញ្ចឹងគាត់នឹងត្រូវចូលចូលនរករបស់អល់ឡោះជាម្ចាស់អញ្ចឹងពេលនឹងហើយយីប្រេលថាមូហាម៉ាត់ឯងថាអាមីនទៅនប៊ីមូហាម៉ាត់ថាខ្ញុំក៏ថាអាមីនទៅដូច្នេះសរុបសេចក្តីមកវិញថារាល់អំពើម៉ាក់សៀតនឹងអល់ឡោះសុបហានវតាជាម្ចាស់តនកម្មអាចមាននៅលើទុនយ៉ានិងតនកម្មអាចមាននៅថ្ងៃអាខិរ៉ាត់ ប្រសិនបើបុគ្គលនោះមិនព្រមសារភាពកំហុសចំពោះអល់ឡោះជាម្ចាស់សូមទោសពីអល់ឡោះមុនសេចក្តីស្លាប់មកដល់ទេ មិនអាចថារួចខ្លួនបានទេសម្រាប់អ្នកដែលសាងអំពើបាបកម្មចំពោះអល់ឡោះហ៊ូស៊ុបហានវតាឡា أقول ما تسمعون وأستغفر الله لي ولكم ولجميع المسلمين من كل ذنب إنه هو الغفور